អូខេសួស្តីទាំងអស់គ្នានឹងជួបជាមួយខ្ញុំ Razer Gaming ទាំងអស់គ្នាអូខេអ្នកទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំនឹងធ្វើការ review តាក់ទងទៅនឹងរបៀបនៃការដែលយើងឆាំង set auto អឺជាទូទៅ ចំពោះការឆាំង set ដែលយើងហៅថា item ហ្នឹងហើយវា auto ហ្នឹងវាមានលក្ខណៈងាយស្រួលត្រង់ថានៅពេលដែលយើងចង់ស្រែក skill ណាមួយហើយយក item support ទៅដាក់ក្នុង hero ហ្នឹង គឺជាទូទៅ player ធម្មតាដែលគាត់លេងដែលគាត់អត់មានកម្មវិធី TV Auto ដើម្បីធ្វើការដូរវាពិបាកត្រង់ថាយើងគួយ click ឡើងនេះនេះឡើងនេះណាចាំឲ្យមើលអញ្ចឹងដល់ពេលយើងចុចកន្លែង keyboard ហ្នឹង keyboard ឡើងនេះវាមានរត់លេខដល់ពេលអញ្ចឹងយើងពិបាកឥឡូវឧទាហរណ៍ខ្ញុំតាំងចេះចោះនេះឧទាហរណ៍ណាខ្ញុំតាំងឲ្យមើលឧទាហរណ៍ថាដល់ពេលដែលយើងដូរតាមតំណែងពាក់ item បែបនេះណាពាក់ item បែបនេះកាត់លបែបបែបនេះណាហើយដល់ពេលដែលយើងចង់ដូរសិតនេះ អឺគាត់ចុចលេខ6ណាចុចលេខ7ចុចលេខ8បែបនេះណាហ្នឹងហើយដើម្បីធ្វើការដូរនៅ item បែបនេះដោយសារយើងតាំងលេខ1អញ្ចឹងលេខ2 6 7 8អញ្ចឹងណាហ្នឹងហើយអីយើងខ្ញុំគិតថាវាមានការពិបាកក្នុងការដូរតែនេះបើប៉ខ្ញុំលេខ្ញុំពង review ខ្ញុំ review ប៉ WS អញ្ចឹងបើសិនជាករណី SM អី item support គាត់យើងច្រើនចឹងបើគាត់គួយដូរបែបហ្នឹងសួរគាត់ដូរតន់គេអត់ជួនកាលរត់ពងអ្វីៗគ្នាចង់ត្រូវការ site skill support ទៅលើសភៅអូខេ ចាំដូរចុចអានេះទៀតហើយចែក item ដាក់ C នំឲ្យ C អីទៀតបើចែកជាមួយ skill វាពិបាកអញ្ចឹងដើម្បីមានការងាយស្រួលក្នុងការដូរយើងក៏មានកម្មវិធី TV Auto មួយដើម្បីធ្វើការដូរយើងចុចតាមអា key គឺវាដូរ item ទាំងអស់នេះតែម្ដងវាមានលក្ខណៈងាយស្រួលបែបហ្នឹងណាចាំបន្តិចខ្ញុំមើលសិន hero នេះអត់មាន support support ទេខ្ញុំមើលគាត់នេះមានអត់អូខេអត់មាន support support ទេអញ្ចឹងខ្ញុំសុំ skip វីដេអូបន្តិចខ្ញុំតែ support support ចូលហ្នឹងហើយ ដើម្បីខ្ញុំងាយស្រួលផាយអ្នកនរគ្នាអូខេឥឡូវយើងបាន support support មកពីក្បាលខ្ញុំត្រូវពី hero ខ្ញុំទេអូខេអញ្ចឹងតាមធម្មតានៅពេលយើងចង់ set skill support មួយវាអត់ពិបាកអីទេនៅពេលដែលយើងប្រើកម្មវិធី TV Auto ណាហើយចំពោះកម្មវិធី TV Auto ខ្ញុំនិយាយតិចមាន3ទី1គឺកម្មវិធី TV Auto ដែល Streal មានថាយើងប្រើ full ទេអញ្ចឹង function វាយើង click បានតែដូចជា2 3 function ទេដែលយើងប្រើនៅក្នុងកម្មវិធី TV Auto ដែលអត់ full ហើយកម្មវិធី TV TV Auto ហ្នឹងអាទី2ហ្នឹងគឺយើងទិញ license ពី TV Auto ហ្នឹងយើងបង់គេប្រចាំខែអញ្ចឹងណាហ្នឹងហើយហើយទី3គឺកម្មវិធី TV Auto Crack TV កម្មវិធី TV Auto Crack នេះវាដើរជាមួយទៅជា X2 ទេហើយ function វាបើកទាំងអស់ដោយ TV Auto ដែល full function ដែលយើងទិញ license ពីគេប៉ុន្តែលក្ខណៈនៃការ crack គឺយើងប្រើបាន permanent តែម្ដងយើងប្រើរហូតដល់ GM ធ្វើការ ban កម្មវិធីនឹងចោលលេងឲ្យប្រើក្នុង GX បានយើងប្រើលេងកើតណា ជាព្រោះជាទូទៅកម្មវិធីនៅពេលដែល GM គាត់ចាប់ផ្ដើម ban កម្មវិធីនឹងចេញអញ្ចឹងយើងប្រើលេខការទាំងអស់គ្នាហើយប៉ុន្តែពេលបច្ចុប្បន្ននេះដូចជាមិនមានបញ្ហាដែរព្រោះប្រើរាប់ឆ្នាំដែរណាអូខេអញ្ចឹងដើម្បីប្រើ crack កម្មវិធី TV Auto crack ទីមួយគឺយើងដាក់បាក់ click លើនេះចោលដល់ហ្នឹងប្រហែលជាអ្នកទាំងអស់គ្នាមើលឃើញនៅពេលចុច10បាក់ click ទៅខ្ញុំចុច yes ហ្នឹងគឺវាលុបទាំងខ្មៅលើ window ខ្ញុំហ្នឹងហើយហើយទី2យើងបើកកម្មវិធី TV Auto យកមកប្រើបែបនេះ អញ្ចឹងពេលខ្ញុំបើកវាយកមកប្រើវាលុបទាំងសាច់ safe food បែបនេះអញ្ចឹងអូខេអូខេមកនឹងអញ្ចឹងនេះគឺជាកម្មវិធី TV Auto របស់ខ្ញុំអញ្ចឹងនេះគឺជា hero ខ្ញុំណាអញ្ចឹងខ្ញុំចុចលើ hero ខ្ញុំមកតោះមកទៀតខ្ញុំចុចកន្លែង change set នេះអញ្ចឹងតាមធម្មតា TV Auto ដែលអត់ full function ណានេះយើងមើល full full មើលកន្លែងនេះហ្នឹងហើយអត់ full function នេះគឺ វាកន្លែងឆាំងសិតនេះវាឲ្យដូរឯណាតែបើយើងទិញ license ពីគេមិនគេដូរឬក៏ទិញ grade ពីខ្ញុំអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងចុចលើវាមួយមកវាលុបទាំងបែបនេះអញ្ចឹងលុបទាំងបែបហ្នឹងណាយើងធ្វើការកំណត់វាអូខេយើងកំណត់វាដោយរបៀបណាទី1យើងត្រូវពាក់ item ចូលក្នុងតួ hero សិនអូខេពេលនេះខ្ញុំសុំពាក់ item បាក់ចិត្តចុះបាក់ចិត្តណាហ្នឹងហើយបាក់ចិត្តអញ្ចឹងបាក់ចិត្តនេះយើងត្រូវការកំណត់វាភាសាឧទាហរណ៍ថាអូខេអញ្ចឹងដល់ពេលដែលវ័យយើងប្រើផលបាក់ផលល្បាយចិត្តនេះហ្នឹងហើយអញ្ចឹងយើងចំណាប់ឈ្មោះវា ហើយបាក់ចិត្តនឹងដើម្បីធ្វើការវាយអូខេយើងចុច upgrade អញ្ចឹងកន្លែងនេះវាដូរទាំងអស់អញ្ចឹងអ្នកនរអាចផ្ទៀងមើលបានអញ្ចឹងក្បាលឈ្មោះគេនេះក្បាលស្អីគេ Platinum Pro ស្អីណានេះមើលមើលខ្លួនឯងហ្នឹងហើយអាលេខកូដ231ណាហ្នឹងចំណាំខ្លួនឯងទេលេខកូដវាលត់រត់កទួយឲ្យណាថ្ងៃទី2ឈ្មោះគេទី3ឈ្មោះគេហើយចែតមកគូនេះចែតមកគូចែតឈ្មោះដូចគ្នាទេចែតនេះឃើញខ្ញុំប្រើចែតដូចគ្នាមកគូនេះចែតឈ្មោះដូចគ្នាគាត់ឈ្មោះនេះវាដូរទេណាហើយបន្តមកទៀតគឺដាវ ណាដាវអញ្ចឹងបើយើង ប្រើប៉ុណ្្នឹងអូខេរួមជាមួយនឹងសភៅនេះផលបាក់ចិត្តនេះផលបាក់ចិត្តណាអូខេអញ្ចឹងអូខេយើងសិតទី1យើងពាក់បែបនេះអានេះស៊ីសងលើការកំណត់របស់អ្នកទាំងអស់គ្នាណាតែបើយើងចង់ឲ្យស្រួលអូខេឥឡូវទី1ខ្ញុំត្រូវការ site skill អញ្ចឹងខ្ញុំបែបនេះវិញបែបនេះបែបនេះហើយដើម្បី site skill នឹងបានយើងចុច line នេះមកហើយយើងសិតអស skill នេះសិតអសអីគេឧទាហរណ៍ណាហ្នឹងហើយអញ្ចឹង skill ខ្ញុំតាងដោយ1 អាតាំងអសនេះអត់តាំងខ្លួនឯងណាតាំងដល់អសស៊ីឃើញខ្ញុំចុចសស៊ីហ្នឹងចុចសស៊ីអញ្ចឹងដល់ពេលខ្ញុំចុចសស៊ីកន្លែងនេះវាមិនលោតមកចេះឃើញហ្នឹងហើយចុចសស៊ីវាមិនលោតមកចេះហ្នឹងហើយអញ្ចឹងឧទាហរណ៍ថាតាំងដល់អសស៊ីហ្នឹងហើយអញ្ចឹងអសស៊ីហើយយើងមើលកន្លែងនេះចុច update សាមីដើម្បីដូរមក book valent អញ្ចឹងឥឡូវយើងគ្រីទាំងអស់កន្លែងគ្រីនេះមានន័យថាយើង keep នៅពេលដែលយើងចុចសស៊ី keep item ទាំងអស់នេះទុកណា keep item ទាំងអស់នេះទុកហើយយើងគ្រីមកសភៅហ្នឹងក៏យើង keep ទុកដែរនេះអញ្ចឹងណាអញ្ចឹងចុចអសស៊ីអញ្ចឹងកន្លែងនេះយើងប្រើ key គេយើង មិញអសរ C យើងគ្រឹះកន្លែងអសរ C មកនេះអសរ C យើងយើងគ្រឹះកន្លែងនេះមួយចានេះតាំងទី1នៅពេលដែលយើង set skill ណាហ្នឹងហើយអូខេចូលតាំងទី2យើងពាក់ item នឹងដដែលទៅឬក៏ចង់ដូរ item អីក៏បានដែរអូខេយើងដូរ item ក៏បានដែរយើងដូរមើលណាហើយ chat នេះយើងខ្ញុំអត់ទាន់ពាក់ចូលលេសាហេតុអីដោយសារវាជា chat ប៉ែតអញ្ចឹងណាហ្នឹងហើយអូខេអញ្ចឹងខ្ញុំពាក់ item នេះចូលហើយដាក់សភៅអីគេនេះបាទ cloud អញ្ចឹង red cloud ខ្ញុំតាំងដល់អសអីគេដើម្បីខ្ញុំចង់ដូរឲ្យវាពាក់សិននេះចូលណា ចឹងខ្ញុំតាំងដោយអក្សរ e ចុះនេះខ្ញុំតាំងដោយអក្សរ e ខ្លួនខ្ញុំហ្នឹងអក្សរ e ចឹងពេលយើងចុច e វាលុតមកនេះហ្នឹងហើយចឹងខ្ញុំអឺចូលសិតទី2ខ្ញុំ upgrade វាម្ដងទៀតចឹង item emerald ចូលមកអស់នេះដាក់ emerald ក្បាលហៅមកហើយណាចឹងយើងគ្រីសវាមកយើងគ្រីសវាអញ្ចឹងយើងគ្រីសវាមក1 2 3 4 5 6 7យើងគ្រីសទាំងអស់មកហើយកន្លែងនេះគឺឈ្មោះសិភៅដែលយើងពងពាក់នេះឃើញទេចឹងយើងគ្រីសសិភៅនឹងមក ហើយកន្លែងតាំងអសមិនអសគេអស C ហ្នឹងហើយឬយកអស C អស E អស E ប្រហែលនេះ E ប្រាអសហ្នឹងអូខេអញ្ចឹងចូលដល់សិតទី3សិតទី3ចង់ធ្វើអីគេសិតទី3យើងចង់អឺកាត់កាត់ល្វែលពាក់ item 4នេះកាត់ល្វែលពាក់ item 4នេះអញ្ចឹងដើម្បីកាត់ល្វែលពាក់ item 4នេះបានណាកាត់ល្វែលពាក់ item 4នេះបានណាអញ្ចឹងយើង គ្រីមមួយទៀតមកយើងពាក់អានេះចូលគ្រាចូល បើយើងដាក់នេះចូលណាអូខេដាក់នេះចូលណាដាក់នេះចូលរួចយើងធ្វើមិនទៀតយើងសិតវាភាសាភាសាទៀតអញ្ចឹងយើងចូលសិតទី3ណា upgrade អញ្ចឹងគ្រីវាអស់កន្លែងនេះគឺយើងត្រូវការតាំងអក្សរដូចគ្នាដែរអ្នកទាំងនេះអញ្ចឹងកន្លែងយើងត្រូវការប្រើផលគេឧទាហរណ៍យើងប្រើផលនេះចូលវិញណាផលបច្ចិតចូលវិញអញ្ចឹងកន្លែងនេះយើងយ៉ាខ្ញុំអាប់ក្រែមភាសាទៀតដើម្បីដូរផលបច្ចិតអញ្ចឹងគ្រីកន្លែងនេះមកចែកតាំងដល់អក្សរគេឧទាហរណ៍ លេខក៏បានដែរអ្នកនរទៅលេខក៏បានដែរអញ្ចឹងឥឡូវខ្ញុំតាំងឲ្យវាលេខ1អូនេះនេះលេខ1ណាអញ្ចឹងដល់ពេលយើងចុចលេខ1រត់មកនេះពួក item នេះអូខេបែបហ្នឹងណាបែបហ្នឹងណាបន្តមកទៀតយើងត្រូវការដូរទៅសភៅវ័យអាហ្នឹងស៊ីសងលើយើងសិតខ្ញុំសិតឲ្យមើលច្រើនតិចយើងចង់សិតតែ2 3ក៏បានដែរអញ្ចឹងដល់ពេលយើងដូរវ័យយើងដាក់នេះចូលវិញ ប៉ុន្តែនេះយើងអត់ដូរទេណាហ្នឹងហើយចឹងអាប់ដេតចឹងយើងសិតគេកំណត់ជួយគេយើងយកដាក់លេខ2យើងចូលវៃវិញចឹងនេះយើងគ្រីសវាមកគ្រីសពណ៌នេះពណ៌នេះពណ៌នេះពណ៌នេះពណ៌នេះពណ៌នេះអូខេអញ្ចឹងអានេះយើងសិតមាន4សិតណាទី1យើងសិតអានេះជាអក្សរ C ទី2យើងសិតអានេះអក្សរ E ដើម្បី side skill red cloth ទី3យើងសិតដើម្បីពាក់ chat នេះហើយទី4យើងពាក់ chat នេះដែរតែយើងដូរសិត emerald ដើម្បីវាយគេអញ្ចឹងជាមួយចុចមើល អញ្ចឹងទី1ខ្ញុំបတ်នេះសិនណាទី1មិញយើងចុចសរគេ C ដើម្បីខ្សែចូលសិភៅអឺ wallet ហ៎អានឹងឯ wallet អញ្ចឹងចុចសរ C មកកន្លែងនេះចាំតិច ខេផ្លិចគ្រីសកន្លែងនេះលបល់យកហើយគ្រីសនេះផងណាសិតមួយថ្ងៃអត់គ្រីសវាណាអូខេ sorry បងចឹងខ្ញុំបើក Android មើលចេះឆ្ងល់ចុចអត់ទៅអូខេចឹងចុចសរស៊ីណាឃើញទេចុចសរស៊ីដូរមកនេះហេសរស៊ីនេះសរស៊ីហេដូរហ្នឹងហើយដល់ពេលវាដូរសិតនេះដូរមកនេះចឹងយើងសាច់ skill នេះមួយមកអូខេបន្តមកទៀតចុចសរគេសរ E មែនទេសរ E សរ E យើងដូរមកបុកអីគេរត់ cloud អឺនេះរត់ cloud នេះចឹងចុចសរ E មួយទៀតចឹងចុចសរ E យើងចេញម្ដងហ្នឹងវាដូរសិតឲ្យយើងណាពេលយើងចេញម្ដងទៀតមកវារត់ចូលកន្លែង skill ឲ្យយើងហីអញ្ចឹងយើង set skill បន្ថែមបន្តមកទៀតខ្ញុំចុចលេខ1លេខ1យើងមិនដូរពាក្យ chat នេះ chat អឺអឺអឺ appeal ខ្ញុំចុចអស់លេខ1ឃើញទេដូរមក appeal មួយទៀតចុច2ដងណាចុច2ដងវាដូរមក2ណាហ្នឹងហើយហើយបន្តមកទៀតអឺយើងចុចលេខ2ដើម្បីដូរ emerald ពាក់ណាចុចលេខ2 ឃើញហើយចុច A2 ដូរអីប្រើពាក់អញ្ចឹងអាហ្នឹងវាមានលក្ខណៈថាវាលឿនហើយងាយស្រួលជាងដែលយើងចុចដូរលើនេះធម្មតាមួយមួយអញ្ចឹងដល់ពេលដែលយើងរត់វៃនៅក្រៅវៃចុះវៃឡើងអូខេខ្ញុំចង់នេះខ្ញុំចុចសរសីទៅវិញដូរ power support ប៉ុន្តែចំណាំខ្ញុំខ្ញុំសូមបញ្ជាក់តិចណាចុចអស skill វៃ skill វៃដែលយើងប្រើកុំប្រើជាន់ជាមួយនឹង support support តែប្រើជាន់មួយ support support ដូចខ្ញុំដាក់ចេះគឺវារត់ real ហើយដល់ពេលដែលយើងចុចសរសីយកមកថា skill C នេះជា skill វៃទៅលើជើងទី3ចុះឧទាហរណ៍ណា តែយើងចុចអក្សរ C វារត់ចូលសភៅនេះមែនតែរត់ចូល skill ໄວដូចគ្នាអញ្ចឹងវាពិបាកវាកុងគ្នាជាទូទៅសភៅ support គេតាំងដោយលេខដើម្បីងាយស្រួលហើយចំពោះ skill ໄວតាំងដោយអក្សរទៅហ្នឹងហើយ skill ໄວតាំងដោយអក្សរទៅឬមួយក៏អក្សរណាដែលយើងគិតថាវាអត់ជាន់ទេជាមួយនឹងអីផ្សេងៗដើម្បីយើងចុចងាយស្រួលក្នុងការដូរ skill support ហ្នឹងយើងយើងគ្រឹះយកវាទៅហ្នឹងហើយកុំឲ្យជាន់គ្នាតែជាន់គ្នាពេលអ្នកទាំងអស់នេះចុចអក្សរ C អក្សរ C ដែលយើងសិតនេះវារត់ចូលមកនេះពេលអក្សរ E ជា skill មក sub energy ដល់ពេល skill sub energy អ្នកទាំងអស់ចុចមកវារត់ដូរទាំង item នេះទៀតអញ្ចឹងវាពិបាកកន្លែងហ្នឹងណាអញ្ចឹងសិតរៀនសិតអីរៀនមើលខ្លួនឯងគណៈនេះជាវីដេអូដែលខ្ញុំប្រាប់ពីរបៀបនៃការដាក់អូតូឲ្យយើងមើលទាំងអស់គ្នាទេអញ្ចឹងអាកន្លែងចង key យើងចងខ្លួនឯងទៅយើងគិតថាមួយណាស្រួល ចងជាមួយមួយនឹងទៅណាហ្នឹងហើយអញ្ចឹងចំពោះវីដេអូមានប៉ុណ្្នឹងអ្នកទាំងអស់គ្នាអូខេអរគុណបាយបាយ